អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយអឺថ្ងៃនេះយើងមកមើលការអាប់ដេតថ្មី ដែល GM កំពុងធ្វើការអាប់ដេតនៅថ្ងៃទី11ហ្នឹងថ្ងៃទី11អឺនៅក្នុងខែ10ហ្នឹងអឺបើយើងក៏លេខទៅមើលនៅក្នុង page របស់សបាយឥឡូវយើងចូលទៅមើល page របស់សបាយសិនអូខេឥឡូវយើងទៅមើល page របស់សបាយសិនអឺជីទៅខ្ញុំ search អឺចេកនេះណា អូខេឥឡូវយើងចូលដល់ក្នុង page សបាយហើយយើងទៅមើលសិនតើនៅក្នុង page របស់សបាយមានការ announce អីអត់អឺអ្វីដែលយើងក៏លេចមើលឃើញមុនគេគឺដូចអ្វីដែលប្រិយមិត្តដែលគាត់ control GX2 ណាគាត់តែក្លេចឃើញមកគឺបើកមកគឺ server is back online server maintenance server online server maintenance server online និយាយទៅអា maintenance និង online ហ្នឹងវាតាំងពីក្បាលរហូតដល់ចុងជើងវាសម្បូរទៅដោយ maintenance and online យើងមិនតន់ដឹងថាអ្វីទេតែចង់ចូលប្រហែលជា10 20ផ្ទាំងហ្នឹងសិតតែ maintenance online maintenance online ណាហ្នឹងហើយនេះគឺជាអ្វីដែល JX សប្បាយកំពុងធ្វើការ update អូខេហើយយើងត្រឡប់ទៅមើលការ update នៅដែល GM គាត់នឹងក្រុងធ្វើការ update នៅថ្ងៃទី11ខែ10នេះទាំងអស់គ្នាហើយអ្វីដែលយើងអាចមើលព័ត៌មាននឹងបានគឺយើងទៅមើលក្នុង page របស់សបាយនៅក្នុង web របស់សបាយតែម្ដងដោយសារនៅក្នុង page របស់សបាយ ពេលបច្ចុប្បន្នគឺអត់ទាន់មានផុសទេហ្នឹងហើយប្រហែលជា maintenance ច្រើនពេកឬក៏ server back ច្រើនពេកអញ្ចឹងក៏ខ្ជិលផុសអា update ហ្នឹងទៅអូខេអ្នកទាំងអស់គ្នានេះគឺជាការ update ថ្មីនៅក្នុង server ជា x2 របស់សបាយអូខេអញ្ចឹងខ្ញុំសូមអាន version 14.1នឹងធ្វើការ update នៅថ្ងៃទី11ខែតុលាឆ្នាំ2022ខាងមុខ នៅក្នុងការ update version នេះផងដែរយើងនឹងមានព្រឹត្តិការណ៍ផ្សេងៗដូចជា ទី1គឺ VIP លបាក់2និងព្រឹត្តិការណ៍ប្រហារស្ដាច់ខ្លាកំណាចអូខេអញ្ចឹងនៅក្នុងនោះមាន2ក្នុងការ update ធំៗមានតែ2ទេទី1គឺការតឡើងនៅ VIP អញ្ចឹងយើងចូលទៅមើល VIP 2ទាំងអស់គ្នាមានអីខ្លះនេះអូខេដូចជាមិនតើចុចទេនេះចុចបានរូបភាពទេអញ្ចឹងយើងអាចមើលបាន គាត់មិនទាន់ detail ទេប៉ុន្តែអ្នកទាំងឲ្យដឹងហើយ VIP តាមធម្មតាគឺយើងបើកកាដូ VIP ពី level 1រហូតដល់អឺពីលេខ1រហូតដល់លេខ30ហ្នឹងអញ្ចឹងខ្ញុំអានលេខតែម្ដងទៅជាទូទៅ គឺមិនតែងតែអត់ទេគឺ experience 10អាកាតនេះដែលអ្នកទាំងអស់គ្នាយកទៅស៊ីមេមែនទេហ្នឹងហើយជាទូទៅយក10អាកាតទៅស៊ីមេហើយសូស៊ីមេបានអីគេស៊ីមេគឺបានអាយធីមដោយឧទាហរណ៍ថាយើងធ្លាក់ចែតមកគូ ធ្លាក់ចិត្តមួយវាបានមកគូអញ្ចឹងណានៅពេលយើងស្រាប់ប្រអប់ខៀវនេះហើយ Fantasy Star នេះអ្នកទាំងអស់ដឹងហើយគឺយើង point កៅក្រៅរួមជាមួយនឹងសត្វលៀននេះជាទូទៅតែងតែមានឲ្យយើងជិះហើយហើយ good luck billion នេះគឺសម្រាប់ធ្វើឲ្យកណ្ដូរយើងទៅជា permanent ហ្នឹងហើយហើយបើសួរពេលបច្ចុប្បន្នតើ VIP លបាយ2តម្លៃប៉ុន្មានអានេះក៏មិនទាន់ជាច្បាស់ដែរដោយសារជាមិនមានការអណោនប៉ុន្តែអ្វីដែលយើង គួរតែគិតគឺ GM មិនដែលដូរតម្លៃឲ្យថោកជាងតម្លៃពីមុនទេមានថ្លៃជាងពីមុនហ្នឹងហើយអូខេនេះ VIP លើចាក់អត់ទាន់បានទេអូខេអ្នកទាំងអស់នេះអញ្ចឹងមួយទៀតគឺជាព្រឹត្តិការណ៍នេះព្រឹត្តិការណ៍ប្រហារស្ដេចខ្លាកំណាចអញ្ចឹងស្ដេចខ្លាកំណាចនេះរូបកាចមែនប៉ុន្តែដល់ខាងក្រៅហ្នឹងប្រហែលជាអាចមេដូចតែពីមុនពីមុនទេនឹងខ្ញុំគិតថាប្រហែលជាមិនខុសពីមុនទេ អញ្ចឹង event នេះគឺនៅពេលដែលយើងយក key ទៅស៊ីមេនៅពេលដែលយើងយក key ទៅស៊ីមេវាទទួលបានកណ្ដុង MP កណ្ដុងឈាមលឿងឈាមក្រហមឬសត្វ PK ហ្នឹងហើយពលឺប្រអប់ Tiger នេះ goal back នេះ goal back experience iron សាតអឺសានក្នុង secret នេះអានេះអត់ប្រយោជន៍ទេបើកមកគឺសម្រាប់ upgrade level level ដែលយើង make item ណាហ្នឹងហើយដែលយើង make មកចាប់ពី level 8ឡើង ទៅ9អញ្ចឹងទៅអាហ្នឹងវា random ក្នុងនេះអាជីលមុនបុកនេះនឹងតម្លាក់មកធ្វើអីទេនៅក្នុងនេះខ្ញុំនិយាយត្រង់អានេះអត់ប្រយោជន៍ទេបើដាក់ដាក់ជីលមុនធំហ្មងមកអានេះមានប្រយោជន៍សម្រាប់ក្នុងការហាត់កាពី គឺអ្នកទាំងអស់គ្នាហាត់តែងតែហៅថា T point ហ្នឹងហើយ watcher សម្រាប់ធ្វើការដូរនៅអឺ item នៅបៃជិញនិង MPC នៅបៃជិញអានេះនឹងយកមកធ្វើអីទេហាត់ copy មហាមហាសែនយូអា small against thing នេះអត់ប្រយោជន៍ទេអូខេអានេះគុណគុណនឹងគុណនឹង3គុណនឹង3ជាទូទៅគឺយកទៅ farm item ណាហ្នឹងហើយដែលយើងតែងតែយកទៅវៃ monster នៅក្នុងខោមួយមួយគេដាក់អូតូវៃឬក៏មិនវៃដើម្បីយក experience អានេះណាហើយចែកអឺ glory ជាមួយនឹង brilliant star ជាធម្មតាគេចង់បានអាពួកនេះប៉ុន្តែ អឺបើយើងក៏លេខមើលពេលបច្ចុប្បន្នណា GL មក3អត់អត់ធ្លាក់នេះទេអត់ឃើញមានធ្លាក់ return ឬក៏ធ្លាក់ auto 7អីទេនេះនៅក្នុងរូបភាពនេះប៉ុន្តែយើងយើងមិនទាន់ដឹងថានៅក្នុងអ្វីដែល GM detail មានអត់ទេណាប៉ុន្តែរូបភាពពេលបច្ចុប្បន្ននេះគឺបាត់ auto 7ហើយជាមួយនឹង return ហ្នឹងហើយបាត់អាហ្នឹងបាត់ហើយចឹងបើសិនបាត់ហ្នឹងរៀងវេទនាបន្តិចប្រហែលជាអាច return ហើយនឹង auto 7ចាប់ផ្ដើមឡើងថ្លៃហើយវាអាចសាតឡើងថ្លៃ ឬក៏អ្នកដែលមានអូតូ7វារៀងឡើងថ្លៃតិចប៉ុន្តែចំពោះ return ខ្ញុំគិតថានៅ TG ប្រហែលជាអាចមានហាងឆេងមកវិញណាដោយសារយើងស្ទាធ្លាក់ចឹងណាប៉ុន្តែអានេះដូចខ្ញុំបញ្ជាក់ចឹងណាអ្នកទាំងអស់គ្នាគឺអ្វីដែលសំខាន់ជាងគេគឺខ្ញុំមិនអាចចុច detail ដោយសារ GM ក៏មិនទាន់ដាក់ menu ចូលនេះហេតាមធម្មតាកន្លែងចុចបានណាហ្នឹងហើយចុចបានទេចាអ្វីដែលសំខាន់ជាងគេខ្ញុំបានតែ detail បែបហ្នឹងទេអូខេខ្ញុំចុចមក home វិញសិនឃើញអានេះវាមានបែបនេះហេ ហើយអឺអន្ទឹមវីដេអូនេះខ្ញុំសូមរីកមិនបន្តិចបើសិនជាករណី GM គាត់បានមើលអញ្ចឹងណា តែខ្ញុំគិតថាគាត់មិនចូលមើលវីដេអូខ្ញុំទេអឺនេះអាកន្លែងនេះខ្ញុំសូមឲ្យមានការអាប់ដេតឡើងវិញមកហ្នឹងហើយព្រោះនេះវាយូរយារណាស់មកហើយអញ្ចឹងយើងអាចដាក់5តកោនគរថ្មីចុងក្រោយអញ្ចឹងទៅហ្នឹងហើយអញ្ចឹងយើងអាចមានការវាយឲ្យមានជាប់ឈ្មោះគៀលក្នុងនេះវាលយដែរអ្នកទាំងអស់នេះវាលយដែរហ្នឹងហើយមិនថាអន់ទេវាលយដែរប៉ុន្តែពេលបច្ចុប្បន្ននេះអត់ខ្ចីកែសោះនេះ វាមិនពិបាកអីក្នុងការកែទេមួយខែឬក៏ពីរខែកែម្ដងអានេះគឺជាម្ចាស់ server ម្ចាស់ gear ឡែគាត់វៃនៅ CD គាត់វៃនៅ version CD បានណាហ្នឹងអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូក្នុងការបកស្រាយមានប៉ុណ្្នឹងណាអញ្ចឹងពេលបច្ចុប្បន្នយើងចូលទៅមើលនៅក្នុងអត់ឃើញទេមើលនៅក្រៅអត់ឃើញហើយ event មួយនេះយើងមិនទាន់ឲ្យ GM គាត់កែប្រែមិនកែប្រែណាតែជាទូទៅបើសិនជាករណីផុសចូលក្នុង page បែបនេះហើយខ្ញុំគិតថាប្រហែលជាគ្មានការកែប្រែទេ អូខេចឹងចំពោះការ review មានប៉ុណ្្នឹងណាអូខេអរគុណបាយបាយ